ស្រ័យមកលំហេតុថ្ងៃបនខ្មែរជួបជុំសប្បាយថ្ងៃបនខ្មែរជួប ចាសូមអរគុណអ្នកចម្រៀងដាឌីដែលបាននាំទស្សនិកជនទាំងឡាយទៅកំសាន្តទេសចរនៅ ខេត្តសពត្រាំងនៅរមណីយដ្ឋានតាស្រស់ស្អាតឆ្លងបទចម្រៀងអំបញ្ញមីនេះចា